អឺជីវិតរស់នៅដើម្បីអ្វីហើយដើម្បីនៃការរស់គឺស្លាប់រស់ធ្វើអីណាទៅរស់ដើម្បីរងចាំពេលស្លាប់នោះណាព្រោះគ្មានអីទេចុងក្រោយគឺស្លាប់នឹងឯងប៉ិនបើសួរថាតើប្រយោជន៍នៃការរស់គឺអ្វីនេះជាម្លាយផ្សេងយ៉ាងណាប្រយោជន៍នៃការរស់គឺអ្វីប៉ុន្តែរស់ធ្វើអីថារស់ដើម្បីតែងាប់នឹងតិចទៀតងាប់ហើយ ប៉ុន្តែបើថាប្រយោជន៍ដែលបានមកអំពីការរស់គឺអ្វីអានឹងគឺត្រូវមានចម្លើយផ្សេងគឺដើម្បីកសាងនូវគុណធម៌ហើយបើថារស់នៅមិនបានកសាងគុណធម៌ទេនឹងរស់ធ្វើអីផងព្រោះបើរស់ធ្វើម៉េចឲ្យបានបានរស់រស់ស៊ីម៉េចឲ្យរស់ដេកអង្គុយដេកក៏ដេកទៅសត្វក៏ពុចេះមើលយើងប្រសើរពីសត្វតណា នឹងការប្រកួតប្រជែងដើម្បីរស់សត្វក៏វាចេះរស់គ្នាស្រឡាញ់គ្នាប្តីប្រពន្ធញីឈ្មោលសត្វក៏វាចេះឃើញណាអឺវាមិនបាច់ចាំសិក្សាអីផងវាចេះដែរណាហ្នឹងស្នេហាវាចេះដែរភ័យខ្លាចសេចក្តីស្លាប់សត្វក៏វាចេះរស់អាហារបរិភោគមិនក៏វាចេះតែមនុស្សយើងរស់នៅ ដើម្បីតើបាននេះដើម្បីតើបាននោះរស់អញ្ចេះរស់អញ្ចោះ ប៉ុន្តែអ្វីដែលវាប្រសើរជាងសត្វនោះគឺ ជាការអភិវឌ្ឍផ្នត់គំនិតនេះ ការសិក្សាឲ្យចេះឲ្យដឹងចម្រើនប្រាជ្ញាស្មារតីនឹងរហូតទៅដល់ការឃើញច្បាស់នៅសច្ចធម៌នេះបានជាជាប្រយោជន៍នៃការរស់ឬក៏ការកសាងប្រយោជន៍ដល់អ្នកដទៃដល់សង្គមអីជាដើមដោយព្រះអង្គសម្ដែងថាអឺអបមាទោអមតាំងប្រទាំងណា សេចក្តីមិនប្រមាទគឺជាបទនៃសេចក្តីមិនស្លាប់មិនស្លាប់ទេមិន ប្រមាទនឹងគឺថាមិនធ្វេសប្រហែសប្រើពេលវេលាឲ្យមានជាប្រយោជន៍ដូចជាអ្នកខ្លះនឹងរស់មិនជាយូរប្រមាណទេប៉ុន្តែគេបានសកកសាងស្នាដៃទុកជីវិតគេបាត់បង់មែនប៉ុន្តែឈ្មោះថារស់កំណត់គេនៅកំណត់គេនៅទីហោដូចសម្ដេចសង្ឃរាជជួនណាតអញ្ចឹងសលេងលោកនៅណាចង់ស្ដាប់ឮសម្លេងលោកណាដូចរស់នៅចាដូចនៅមួយយើងចាស្នាដៃរបស់លោកនៅឃើញណា ហ្នឹងរស់មានប្រយោជន៍គេរស់អញ្ចឹងស្លាប់ហើយដូចរស់ចឹងណាកសាងសមិទ្ធផលផ្សេងផ្សេងសម្រាប់សាធារណជន ធ្វើផ្លូវធ្វើស្ពានជីកស្រះទឹកកសាងសាលាបណ្ដោះបណ្ដាលក្មេងអីចឹងទៅបង្រៀនគេឲ្យចេះដឹងចឹងទៅចំណេះយើងវាចូលទៅក្នុងគេយើងងាប់បាត់ប៉ុន្តែយើងដូចរស់រស់នៅ ក្នុងគេនោះណាពីព្រះសម្មាសម្ពុទ្ធចឹងព្រះអង្គរស់នៅជាមួយធម៌ព្រះអង្គហ្នឹងព្រះអង្គចេញមក គំនិតព្រះអង្គចេញមកមិនដូចពាក្យថាអត្តាហេអត្តណោនេធោព្រះអង្គនិយាយចឹងចេញពីខួរក្បាលព្រះអង្គមកពុទ្ធសូត្រចេញមកពុទ្ធធ្លាយមកហូរមកតាមមនុស្សដ៏ច្រើនមានន័យថាពាក្យហ្នឹងរស់នៅជាមួយមនុស្សអស់ជាង2000ឆ្នាំអត់ស្លាប់ទេឃើញមានប្រយោជន៍ទេការរស់ព្រះអង្គហ្នឹងប្រើប្រាស់ពេលវេលានៃការរស់ព្រះអង្គរបស់ព្រះអង្គហ្នឹងបាន100ឆ្នាំហ្នឹងណាគឺវាមានប្រយោជន៍នៅចឹងមានបាត់ទៅណា ញាតិញោមទោះបីវាមិនបានទៅជាអ្នកប្រាជ្ញនេះអីយើងអាចធ្វើអ្វីដែលយើងគិតធ្វើកើតសម្រាប់ខ្លួនឯងសម្រាប់កូនចៅយ៉ាងហោចក៏បានធ្វើជាម្ដាយល្អជាឪពុកល្អម្នាក់ដែរកូននៅតែនឹករលឹកឃើញសេចក្តីល្អរបស់យើងទៅពេលដែលយើងស្លាប់ទៅដែរហើយខ្លះរស់នៅសំបីទៅទៅទូនាទីឪពុកទូនាទីម្ដាយធ្វើមិនបានហ្នឹងដោយតែមន់កោកទៅបង្កើតកូននេះទៅចោលបាត់ហ្នឹងហើយ បន្សល់ទុកតែក្តីក្រៀមក្រំឲ្យកូនអីចឹងទៅសហាយស្មន់យីឈ្មោលរត់តាម គ្នាបាត់ចឹងទៅទុកកូនអវិសរវះពេញនឹងឯងឃើញទេបានប្រយោជន៍អីរស់ហ្នឹងមានខុសពីសត្វណាពំពេញតតណ្ហាខ្លួនឯងហ្នឹងមានស្អីខុសពីសត្វនឹងចឹងចឹងពាក្យថារស់ដើម្បីអ្វី ស្រែកគេថាទៅគេចង់ដើម្បីសុបាយគេចង់ដើម្បីស្អីអាហ្នឹងស្រែកលើមនុស្សប៉ុន្តែនិយាយពីព្រោះដើម្បីប្រយោជន៍វាទល់តែធ្វើការងារជាប្រយោជន៍ណាឲ្យជីវិតនេះថិតថេរនៅស្លាប់ទៅដូចជារស់នៅវាទល់តែធ្វើនៅអំពើណាជាប្រយោជន៍ដែលអ្នកដតីនឹងយកទៅប្រើប្រាស់ជានិច្ចតទៅបានគំនិតរបស់យើងគេនៅតែយកគេនៅតែស្ដាប់អញ្ចឹងអញ្ចឹង Yeah. ហើយវាថាមកយើងគ្មានកំណត់អីសម្រាប់ចែករំលែកទេយើងធ្វើអ្វីដែលជាប្រយោជន៍ដល់គេផ្សេងទៅធ្វើទៀនណាធ្វើសាធារណៈប្រយោជន៍អីចឹងទៅដល់អ្នកដទៃហើយសួរអំពីទានុបនិស័យហើយនិងសីលោបនិស័យហ្នឹងទានុបនិស័យទានៈនិងឧបនិស័យសីលោបនិស័យសីលៈនិងឧបនិស័យមានន័យថា បដិស័យហ្នឹងគឺជាការធ្លាប់វាថ្នឹកថ្នឹកនៅក្នុងការធ្វើទានឬក៏ជាទម្លាប់ឬក៏ថាជាចំណងចំណូលចិត្តមនុស្សខ្លះចូលចិត្តឲ្យទានឲ្យទានចូលចិត្តឲ្យទានល្មមនៅក្នុងសិលអ្នកខ្លះទៀតស្រឡាញ់សិលល្មមនៅក្នុងទានអញ្ចឹងណាស្រឡាញ់សិលរក្សាសិលហ្នឹងមានន័យថាអឺ មានសីលោបានិស័យកំពុងតែបំពេញបារមីសិលហ្នឹងគឺថាកំពុងតែបំពេញនៅសីលោបានិស័យកំពុងតែធ្វើទានហ្នឹងកំពុងតែបំពេញនៅទានុបានិស័យព្រះអង្គសម្ដែងធម៌ហ្នឹងក៏មើលតាមអធិស្រ័យរបស់សត្វចឹងដែរទីហៅថាជួបបុគ្គលខ្លះព្រះអង្គមើលមើលទៅអតីតអ្នកហ្នឹងធ្លាប់ឲ្យទានមិនធ្វើមិនសូវធ្លាប់រសាសិលព្រះអង្គសម្ដែងពីទានហ្នឹងតែហ្មងហើយវាឆាប់ត្រូវរឿងព្រោះសម្ដែងពីទាននោះគាត់ជ្រះថ្លាភ្លាមហ្មងដោយសារអី ដោយសារគាត់មានទានុបនិស័យមានន័យថាធ្លាប់ធ្វើទាននឹងពីមុនមកច្រើនហើយអ្នកខ្លះទៀតគាត់ចូលចិត្តសម្អាតសិលបានជាព្រះអង្គសម្ដែងអំពីអានិសង្សសិលឲ្យគាត់ស្ដាប់នឹងដោយសារអីព្រះអង្គប្រមាលមើលតេតិអតីតជាតិទៅឃើញថាគាត់ចូលចិត្តរសាសិលមានន័យថាគាត់ធ្លាប់ថ្នឹកចូលចិត្តរឿងសិលហ្នឹងបានព្រះអង្គសម្ដែងអំពីសីលេនសុខតੰយន្តៈអីចឹងទៅ ប៉ុន្តែនេះនៅលើឧបនិស្ស័យទេ យើងមិនបាច់ថាអូអញ្ចឹងធ្វើទៅទៀនអញ្ចឹងរសាសសិលអត់ទេលើជំនាញរបស់យើងយើងចូលចិត្តមួយណាធ្វើមួយហ្នឹងចូលចិត្តទាំងពីរធ្វើទាំងពីរទៅឲ្យតែល្អហើយអ្នកខ្លះទៀតថាអូទៀនស្រួលធ្វើទៀនសិលអ្នកខ្លះទៀតថាសិលស្រួលធ្វើជាងទៀនមែនឯនៅលើអធិស្ស្រ័យឧបនិស្ស័យរបស់មនុស្សអ្នកដែលថាធ្វើទៀនស្រួលជាងហ្នឹងមកពីគាត់លះបង់រឿង ប្រព្រឹត្តខុសមិនបានដូចជាផឹកស្រាផឹកអីគាត់លះវាមិនកើតកុហកអីហ្នឹងគាត់លះវាមិនកើតជាការអ្នកខ្លះទៀតអូរសាសិលស្រួលជាងមកពីគាត់កំណាញ់គាត់មិនចង់ឲ្យទៀនអីចឹងទៅដូច្នេះរឿងចូលចិត្តមួយណាធ្វើមួយហ្នឹងឬថាធ្វើទាំងពីរតែម្ដងទៅតែល្អបាទហើយញោមសួរចំក្រោយតទៅទៀតថាព្រះធម៌មានច្រើនណាស់ មករៀននោះវារៀនងាយចប់ទេប៉ុន្តែតើអាចមានធនណាដែលយើងងាយយកមកប្រតិបត្តិប្រចាំជីវិតនឹងដើម្បីឲ្យរួចចាកផុតទុក្ខតាមពិតពេលអញ្ចឹងមែនហើយញោមព្រះសម្មាសម្ពុទ្ធក៏មិនមែនទៅសំដែងធัวប្រោសយកធัวទាំងអស់យកទៅប្រោសមកនេះដូចពេទ្យអញ្ចឹងយកទៅព្យាបាលមនុស្សមិនមែនយកថ្នាំទាំងឃ្លាំងយកទៅព្យាបាលទេវាយកតែថ្នាំណាបើមិនដែលវាត្រូវអធិស្ស្រ័យត្រូវមុខជំងឺ តែមកកបងឬក៏មកកូនដបអីហ្នឹងវាវិជាទៅហើយរោគហ្នឹងនោះមានណាចាំបាច់ចាំទៅយកថ្នាំមកឃ្លាំងយកទៅមើលរមងនោះព្រោះឈឺវាមិនមែនឈឺគ្រប់មុខទេឈឺធ្ងន់ខាងអីមួយអញ្ចឹងទៅប៉ុន្តែអ្នកទេសនាណាដែលដឹងថាញោមឈឺអីហ្នឹងហើយវាមិនដឹងទេបនិស័យញោមច្រើនខាងអីក៏មិនដឹងញោមឈឺអីច្រើនកិលេសនឹងធ្ងន់ខាងអីក៏វាមិនដឹង ចឹងហើយបានជាចេះតែព្យាបាលទៅចេះតែដាក់ថ្នាំនៅថ្នាំនោះបញ្យលបញ្យលទៅគិតថាអត្ថប្រយោជន៍នៃថ្នាំនេះវាត្រូវនេះអត្ថប្រយោជន៍នៃថ្នាំនេះវាត្រូវនេះហើយញាតិញោមមើលទៅខ្លួនឯងវាឈឺអីដាក់ថ្នាំអីយកខ្លួនឯងទៅចេះហ្នឹងហើយពីព្រោះវាមិនអាចពិនិត្យអីមើលទៅដឹងទេ ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គសម្ដែងតិចតែគេចាប់បានមកពីព្រះអង្គដឹងថាគេធ្ងន់ខាងអីមាននិស័យខាងអីចាឥឡូវមានដឹងណាទេអញ្ចឹងទៅមិនដឹងញាតិញោមធ្ងន់ខាងអីអត់ដឹងអញ្ចឹងបានជាសប្ដថ្ងៃហ្នឹងគេបើសម្ដែងធនហ្នឹងវាប្រៀបដូចជាយើងត្រូវរៀនចំណេះដឹងទូទៅអញ្ចឹងថ្នាក់ទី1រហូតដល់បាក់ដប់អញ្ចឹងទៅនឹងជា General Knowledge គឺចំណេះដឹងទូទៅបានច្រើនអញ្ចឹងទៅហើយលើសពីបាក់ដប់ទៅបានគេរៀនយកជំនាញ you មិនបាច់រៀនទាំងអស់ទេប៉ុន្តែគេត្រូវឲ្យចេះចំណេះដឹងមូលដ្ឋានហ្នឹងច្រើនបានវិនិច្ឆ័យវាមិនសូវខុសយ៉ាងណាមិញធัวចឹងដែរញាតិញោមស្ដាប់ឲ្យច្រើនទៅកុំកុំខ្លាចច្រើនពេកណាកុំខ្លាចច្រើនពេកកាលណាយើងអត់ចេះដឹងច្រើនយើងចាប់យកមួយហ្មងជួនកាលវាអត់ត្រូវឬក៏វាអត់រីចម្រើនឧទាហរណ៍ដូចមនុស្សធ្វើការរាល់ថ្ងៃអូខ្ញុំខ្ជិលរៀនច្រើនណារៀនយូរ10ឆ្នាំជាងនោះ បានបានសញ្ញាបត្របាក់ឌុបមួយអីចឹងហើយរៀនយកជំនាញហ្មងទៅខ្ជិលទៅរៀនអីធ្វើតឡានមួយទៅហ្មងទៅជិះមានស្អីអត់ចេះអសទៅរៀនវាបានតែគេប្រើណាចេះមិនមែនថាមិនចេះទេប៉ុន្តែថាទៅធ្វើតកែគេកើតហើយអសមិនស្គាល់គេប្រើឲ្យដាក់នេះដាក់នេះបានតែចំណាំហ្នឹងចេះដែរតាឥឡូវខ្ជិលរៀនអីច្រើនគិតរៀនជាជំនាញតែធ្វើ អាដេញចម្លាក់អីមួយហ្នឹងរៀនយកតែមួយហ្នឹងថាបានមិនមែនថាអត់ទេប៉ុន្តែផ្លូវដើររបស់យើងវាតិចហ្នឹងហើយក៏មិនអាចគ្រប់គ្រងការងារហ្នឹងបានដែរយ៉ាងណាមិញឲ្យយកតែបន្តិចហ្នឹងណារៀនបន្តិចហ្នឹងណាវាអត់ឃើញភាពទលំទលេនៃសាសនាណាគេងាយបោកបានណាចឹងបានញាតិញោមត្រូវស្ដាប់ឲ្យច្រើនទៅគុំគុំគុំខ្លាចច្រើនពេកឡើយគុំខ្លាចច្រើនពេកឡើយហ្នឹងហើយ ដែលយើងរកលុយរកកាក់អីចឹងកុំខ្លាចលុយនឹងបានច្រើនពេកឡើយហួររាល់ថ្ងៃស្ដាប់ធូរស្ដាប់រាល់ថ្ងៃអ្នកខ្លះសួរថាទៅស្ដាប់ធូរច្រើននឹងអាចមានបញ្ហាអត់អឺអានឹងបញ្ហាអត់ដឹងពេលវេលាស្ដាប់ដល់ភ្លេចធ្វើការអានឹងខុសឬក៏ស្ដាប់ទៅមិនចំធួរដែលនាំបណ្ដោះបញ្ញានឹងការគេនិយាយតែបញ្ចោបច្ចោចបច្ចោចអញ្ចឹងគេថាធួរដែរទៅចូលមនុស្សខូចអស់អាលីង និយាយថាអានិសង្ឃនិយាយថាស្អីរឿងការទៅមិនមែនធัวមែនទេធัวពីប្រអិនពីប្រព្រំមកឯណានៃពេញទឹកពេញដីវាកាន់តែឡប់ថែមអញ្ចឹងបានណាប្របែកដែររឿងហ្នឹងញាតិញោមត្រូវអឹមដឹងគោបំណងព្រះអង្គសិនមុននឹងចេញដំណើរដឹងព្រះអង្គដឹកនាំមិនទី1សំដែងនឹងអត់មានលើកជើងអត់មានបញ្ជោបច្ច័យបច្ចាដើម្បីលៀបសការៈអីទេ គឺប្រាប់តែការពិតយ៉ាងណាការពិតយ៉ាងនោះគ្មានរឿងខ្លាំងប្រកែមនុស្សអួតអាងដើម្បីឲ្យយកស្អីជាទីពឹងក្រៅពីឲ្យយកធัวឬក៏ខ្លួនឯងជាទីពឹងទេហើយមិននាំឲ្យលោភលន់ទេប្រព្រឹត្តទៅដើម្បីលះបង់ដើម្បីកំណត់ដឹងរៀនដឹងអាគោចំណុចប្រមាណហ្នឹងធัวអញ្ចឹងនរណាសំដែងក៏ដោយតើក្នុងលក្ខណៈហ្នឹងអត់ចេញមកអួតអាងដឹងភ្លាមអូអានេះមិនមែនទេចេញមកនិយាយពីខ្លាំងប្រកែអញ្ចឹងចេះអូមិនមែនទេអឺ ចេញមកអ្នកសំដែងនឹងអួតតែខ្លួនឯងនឹងវាដល់នេះដល់នោះអូអានឹងកាន់តែមែនណាឃើញណាដឹងចឹងដើមដឹងចឹងដល់ធនណានិយាយតែពីហេតុពីបច្ច័យនិយាយតែពីហេតុផលនិយាយឲ្យកើតបញ្ញាគិតពិចារណាឲ្យដឹងថានេះខុសនេះត្រូវអាហ្នឹងហើយតែគួរស្ដាប់គួរចម្រើននឹងចឹងចឹងបានកាលទៅអូស្ត្រាលីញោមម្នាក់ថាឲ្យក្មេងមកស្ដាប់ មានពេលណាស្ដាប់តើយើងអាចខនមកបិទភ្នែកអង្គុយសមាធិបានអត់ថាបានតាបើវាបានតែប៉ុណ្្នឹងបានតែប៉ុណ្្នឹងវាអត់មានបានអីទៀតទេវិជាទូទៅក៏យើងត្រូវរៀន4 10 20ឆ្នាំហើយមើលងាយវិជា ត្រាស់ដឹងមិនកើតជាត្រាស់ដឹងត្រូវស្ដាប់ច្រើនណាមិនយល់ហើយដល់តែយល់ទៅមិនបាច់ចាំស្អីក៏បានដែរអ្នកដែលយល់ពិតប្រកបមិនបាច់ទៅសូត្ររុយសូត្ររួយទេអ្នកយល់ដឹងហ្មងពីព្រោះ អ្វីដែលវាកើតឡើងចំពោះជីវិតហ្នឹងវាមិនមែនដូចកពីរហូតដោយការឆ្លើយដោះស្រាយចំណោទបញ្ហាជីវិតអីនេះវាមិនមែនចាំបាច់ទៅបើកកពីយកមកគិតណាអត់ទេ ដល់តែចំណេះដឹងវាមានក្នុងខ្លួន ទៅចេញស្អីមកក៏វានិច្ឆ័យបានដែរចឹងបានគេជឿថាឆ្ងល់អាត្មាចេះតែឆ្លើយបានសំណួរខ្លះគេទៅតែធ្វើ មានកពីណាថាអញ្ចឹងមិនក៏អាត្មាសន្មត់ថាវាខុសវាត្រូវទេ រឿងខុសរឿងត្រូវមិនបាច់កពីថាទេ កាលណាយើងចេះដឹងពីហេតុផលទៅយើងឃើញធ្លុះដល់បេះដូងអ្នកធ្វើនោះដើម្បីអ្វីអានឹងពីព្រោះមនុស្សធ្វើឡើងសុទ្ធតែមានចិត្តចិត្តគិតដល់ម៉េចវាអញ្ចឹងហ្នឹងយើងនិយាយពីបំណងវិញដឹងថានឹងធ្វើខុសធ្វើត្រូវបាត់ហើយហើយផ្លូវសមាទិដ្ឋិមិឆាទិដ្ឋិហ្នឹងយើងរៀនអំពីគោលធម៌ហ្នឹងឲ្យទៅច្បាស់ទៅចេញមកតាមណាក៏ដឹងថាខុសដែរអញ្ចឹងណែឯងអួតទៅកពីមកពីលើមេឃក៏ថាខុសដែរអ្នកច្បាស់ហ្នឹងមិនឧទាហរណ៍ដូចជាអឺ សពពុទ្ធកថេអញ្ចឹងកាលសម័យព្រះសម្មាសម្ពុទ្ធកាសបៈគាត់កើតឃ្លងគាត់ទៅស្ដាប់ធัวនឹងនៅក្រោយគេ ស្ដាប់ហើយសម្រាប់សោតាគាត់ចង់ឡើងទៅថ្វាយបង្គំអរគុណព្រះអង្គប៉ុន្តែទៅវាមិនតាន់មនុស្សច្រើនទេព្រះអង្គនិមន្តទៅវត្តបាត់ហើយគាត់ក៏ដើរទៅវត្តដើម្បីទៅអរគុណព្រះសម្មាសម្ពុទ្ធក៏គាត់បានឃើញច្បាស់នៅសច្ចធម៌ទៅតាមផ្លូវប្រអិនមកសាក់លបង មួយឈួលនៅលើអាកាសធំហៅគាត់ថាមនាលបរោះទូរគុតបាទគាត់សួរថាកោអេសោនរណាហ្នឹងអហង្សកោមហេយើងជាសកទេវរាជអីមិនក៏អ្នកមកហៅយើងថាជាបរោះទូរគុតអើព្រោះអ្នកវាកំសត់អត់ឃ្លានកើតឃ្លងអញ្ចឹងយើងហៅអញ្ចឹង ឥឡូវពីនេះតទៅអ្នកឯងពោលពាក្យតិវ័យឃ្លាទេ យើងនឹងឲ្យគ្រប់យ៉ាងវថ្នាអីក៏បានដែរអើពោលអីពោលថាពុទ្ធោនពុទ្ធោធម្មោនធម្មោសង្ឃោនសង្ឃោព្រះពុទ្ធនឹងគ្មានទេគ្មានទេព្រះពុទ្ធនោះពធនោះក៏គ្មានដែរព្រះសង្ឃក៏គ្មានដែរចេតថាទៅទេណែឯងពោលតែប៉ុណ្្នឹងចង់បានអីក៏យើងឲ្យដែរ ចង់បានជាស្ដេចចង់បានបរិជាចង់បានជាឃ្លួងចង់បានអីក៏យើងឲ្យទាំងអស់នឹងគាត់ថាមិនអន្តពាលោសេអបេហេអបេហេគាត់ថាណែជន់អន្តពាលអ្នកចូលជៀសចេញពីមុខយើងទៅឃើញទេច្បាស់លាស់ចឹងចង់ឯងស្ដេចសកទេវរាជមកស្ដីឲ្យជៀសចេញទៅកុំមកមុខយើង អ្នកមិនគួរហៅយើងថាជាបរិសទុរគតទេអ្នកប្រាជ្ញទាំងឡាយមានព្រះសម្មាសម្ពុទ្ធជាដើមមិនដែលហៅបុគ្គលដែលមានអរិយទ្រព្យថាជាបរិសទុរគតក្នុងលោកទេមានសទ្ធាតនៈទ្របគឺសទ្ធាសីលតនៈទ្របគឺសិលឃើញទេហិរិតនៈអទ្របគឺហិរិអតបតនៈទ្របគឺអតបៈជាដើមនឹងរហូតដល់បញ្ញាខាងចុងនឹងអ្នកចូលជៀសចេញពីមុខយើងទៅនឹងមកពីអីមកពីច្បាស់អញ្ចឹងចូលពីមុនធ្លាប់ដែរជីវិតគាត់ធ្លាប់ ឃើញប្រអិនអញ្ចឹងណាថាអត់ហើយមិនបានគាត់ដឹងថានៅនឹងចិត្តអាក្រក់នៅនឹងមកនិយាយអត់ត្រូវពួកគាត់ដឹងដោយខ្លួនឯងចាំបាច់កពីណាថាប្រាប់គាត់ពួកគាត់ឃើញធัวបាត់ហើយហ្នឹងយោធម្មៀងបសតិនៅណាឃើញធัวនៅនឹងឃើញតថាគាត់ហើយឲ្យឲ្យគាត់ថាមិនឃើញមិនកើតមកឈរគាត់មិនកើតនឹងចឹងបានជាព្រះអង្គសម្ដែងថាបុគ្គលមាន បញ្ញាមានខ្លួនឯងជាទីពឹងបុគ្គល លងងខ្លៅមានខ្លួនឯងជាសត្រូវសត្រូវក្រៃលែងមកហើយយើងជាទៅបន្ទោសគេគេបោកអញគេកុហកអញគេបិឆោតអញទៅវាសំហើយមនុស្សខំកុហកហ្នឹងគឺដោយសារយើងល្ងងឲ្យគេកុហកនោះណាបើយើងរឹងប៉ឹងបន្តិចពីណាមកបោកបានបោកត្រូវមាត់លើហ្នឹងមកកុហកហ្នឹងត្រូវមាត់លើហ្នឹងហ្នឹងហើយដូចសកអសិទ្ធិ អាណាថាបណ្ឌិតទេវតានៅក្លោធ្វើគាត់មុនណែនាំគាត់ពីរឿងគាត់ធ្វើទៀនច្រើនពេកក៏ធម្មតាឃើញទេវតាធម្មតាមានអីអស់ចាងឃើញទេវតានឹងផងអីនេះអីមកទៅអីមកឲ្យអាវាតដល់សិទ្ធិអើអាវាតអីឲ្យមកឃើញទេលោកសិទ្ធិធ្វើលឹងអស់ទ្របអស់អីចឹងឈប់ធ្វើទៅសមណៈតងោតងោហ្នឹងឲ្យទៀនទៅតទៅទៀតបានប្រយោជន៍អីបានគាត់ថាអូនឹងអាវាតរបស់អ្នកឯងហ្នឹងណាគំរក់ចឹងណា តោះតោះចេញឈប់នៅផ្ទះអញឃើញទេអ្នកដែលមានខ្លួនឯងជាទីពឹងពិតប្រកបវាមិនមែនភ្ញាក់ផ្អើលលើសារឃើញទេវតាអូវទេវតាមកទៀតថាមត្រូវដេញចោលឥឡូវហ្នឹងហើយយើងតែមិនដឹងខ្យល់អីគ្រាន់តែខ្មោចហ្នឹងក៏សំពះដែរហ្នឹងមកពីអីមកពីមិនយល់យ៉ាងហើយបានតែការយល់ដឹងហ្នឹងសំខាន់ណាស់ដល់ពេលយល់ដឹងហើយមិនបាច់សូត្រក៏បានទេធัวហ្នឹងមិនបាច់សូត្រទេបើនិយាយពីធัวសូត្រអាសូត្រចាញ់យាយយាយអងថ្ងៃ ដួលរបស់យាយយឹមមកប្រកបសូត្រមុនក៏មិនប្រកែងគេទេគេសូត្រផ្ដួលរហូតណាឥឡូវហត់សូត្រហត់គេមិនយល់សូត្រធ្វើអីផងយាយយាយគាត់ធัวគាត់សូត្រអាប់ដេតរហូតឬលោកគ្រូណាចេញមកសូត្រតាមលោកគ្រូនេះចេញមកសូត្រតាមឯងចហមាត់របស់គាត់អញ្ចឹងឥឡូវពេលឈប់សូត្រសួរមកធัวណាមិនអាសូត្រហ្នឹងសូត្រហ្នឹងថាមិនអាហ្នឹងហើយគាត់សូត្រទាំងអស់ហ្នឹងឥឡូវមកជាមើលពីណាយល់ជាង សូត្រមាត់ហ្នឹងសួរមិនដឹងណាអញ្ចឹងសំខាន់គឺការសិក្សាឲ្យយល់ការសូត្រគឺដើម្បីឲ្យចាំតែប៉ុណ្្នឹងណាការសូត្រអឺការរៀនធម៌មិនមែនដើម្បីសូត្រទេក៏ប៉ុន្តែការសូត្រដើម្បីឲ្យចាំមិនរៀនដើម្បីសូត្រទេណាមិនមែនរៀនដើម្បីសូត្រទេប៉ុន្តែសូត្រដើម្បីចាំ ចាំដើម្បីងាយដល់គិតការគិតពិចារណាបើយើងអត់ចាំសោះមិនដឹងយកស្អីយកមកពិចារណាកើតទេសួរដាក់ហេតុអីបានជាព្រះសម្មាសម្ពុទ្ធតែងហៅស្ត្រីនឹងថាជាមេតុក្រៀមណាមេតុក្រៀមក្រៀមនឹងឬក៏គៀមៈនឹងអឺប្រែថាទំនងដូចមានទំនៀមមានទំនង មេតៈនឹងប្រែថាមេតាមេតានរណាកើតមកមានរាងឬមានអវយវៈដូចជាម្ដាយហៅថាមេតក្រៀមអញ្ចឹងស្រី ស្រី តាំងពីពេជ្រមកគឺថាមានអវយវ័យដូចម៉ែយើងអញ្ចឹងបានហៅថាមេតក្រៀមអញ្ចឹងណានឹងហើយបើប្រុសប្រុសហៅ តែបតុក្រាមទៅប៉ុន្តែមិនសូវនិយាយដោយសារអីដោយសារព្រះអង្គនិយាយពាក្យហ្នឹងតែជាមួយភិក្ខុមិនសូវបាននិយាយជាមួយស្រីស្រីឬក៏និយាយជាមួយភិក្ខុណីទេពាក្យហ្នឹងណាបើជាប្រុសហៅថាបតុក្រាមហើយជាម្ដាយអឺជាស្រីហៅថាមេតុក្រាម មានន័យថា អ្នកដែលមានរៀងរើអវិជ្ជវៈ គឺថាសពកន្លែងទាំងអស់ហ្នឹងដូចម្ដាយដូចម្ដាយយើងចឹងនឹងហៅថាមេតុក្រាមតែបានណាហ្នឹងហើយហើយសំណួរទី2របស់បងអូនស្រីម្នាក់សំលេងដូចក្មេងហៅបងអូនស្រី ទៅ ថាឬក៏ក្មួយស្រីសួរថាព្រំវិហារ4នឹងសំដៅលើអ្វី ព្រំវិហារ4គឺសំដៅលើព្រំវិហារ4នឹងឯងណាមិនទៅសំដៅលើ5លើ6អីសំដៅលើតែ4នឹងឯងប៉ុន្តែបកនៃឲ្យស្ដាប់បន្តិចព្រំមៈនេះ គឺប្រែបានពីរគឺព្រំនឹងត្មងណាទេវតាដែលជាព្រំហ្នឹងហើយន័យមួយយ៉ាងទៀតប្រែថាប្រសើរវិហេរៈនេះប្រែថាជំរោគ ទីស្នាក់អាស្រ័យមានន័យថាជាជំរកដ៏ប្រសើរអឺប្រែថាជាវិហារធម៌របស់ព្រំអញ្ចឹងក៏បាន មានន័យថាពពួកព្រំទាំងឡាយគេនៅដោយព្រំវិហារធម៌4នឹងជាមលុបតត្រជាណាប៉ុន្តែព្រំវិហារធម៌ យើងប្រើទូទៅ គឺជាជំរកដ៏ប្រសើររបស់មនុស្សសត្វទាំងឡាយបើមេដាបេដាគឺមានព្រំវិហារនឹងចំពោះកូនប្រុសស្រីមាន4ចំណុចណាមេត្តាការស្រឡាញ់រាប់អាន មិនទុកកូននឹងជាសត្រូវករណាការអនុរសោពេលដែលកូនទុកលំបាក មុទិតាពេលដែលកូននឹងមានសុខភាពល្អបានសេចក្តីសុខរស់ស៊ីមានបានទៅម្ដាយក៏ត្រេកអរឧបេក្ខានឹងគឺថាស្មោះស្មើសំដៅដល់ការគិតអនាគតរបស់កូន រំពឹងមើលវែងឆ្ងាយមិនចេះតែបច្ចោចបច្ចាកូនកូនជេរគេក៏សើចអើកូនអញល្អកូនអញឆ្លាតជេរគេមិនអញ្ចឹងឯងក៏នៅលើកូនជេរទៅអូខ្លាចកូននឹងធ្លាប់មាត់អាក្រក់បដៅភ្លាម ហាមភ្លាមណាមើលអនាគតអគុណសិក្សារៀនសូត្រអីជាដើមអ្នកដឹកនាំ ទូទៅ អ្នកបដិបត្តិធម៌មនុស្សទូទៅគឺថាត្រូវមានព្រមវិហារនឹងដូចគ្នាទាំងអស់មេត្តានឹងគឺថារាប់អានស្មោះស្មើមិនទុកណាជាសត្រូវគឺថាត្រូវមានគ្រប់គ្នាយើងក៏ត្រូវជ្រកក្រមមកលុបព្រមវិហាររបស់អ្នកដតីហើយយើងក៏ត្រូវតែផ្ដល់ព្រមវិហារដល់អ្នកដតីដូចគ្នានឹងចឹង នឹកឃើញដល់រឿងហែក្បាលព្រំណាពេលចូលឆ្នាំណាណាពេលចូលឆ្នាំហ្នឹងគឺពិធីហែក្បាលព្រំដែលពុទ្ធបរិសយើងបានរៀបចំឡើងហើយបើថាក្បាលព្រំហ្នឹងធ្លាក់ពីថាសពីដៃហើយត្រូវវិនិច្ឆ័យហើយពិភពលោកហ្នឹងហ្នឹងហើយ ចឹងក្បាលព្រំហ្នឹងគឺជាតំណាង នៃទិសទាំង4ផងតំណាងធัวទាំង4ហ្នឹងផងចឹងបាន ជានៅក្នុងប្រាសាទខ្មែរយើងដូចជាប្រាសាទបាយ័នជាដើមហ្នឹងព្រំបែរមុខទៅទិសទាំង4ញឹមប៉ុន្តែប្រព្រំមែនតែនមិនមែនទៅក្បាល4នេះណាទេក្បាល4យ៉ាងដេកថប់ចំោះងាប់ប៉ុន្តែតែធ្វើទៅទិសទាំង4នេះ គឺថាព្រំវិហារនឹងត្រូវតែផ្សព្វផ្សាយទៅក្នុងទិសទាំង4ទិសណាក៏ដោយបើអត់មាន ព្រំវិហារនឹងទេត្រូវវិនិច្ឆ័យដូចជាសម័យពលពតអីអញ្ចឹងដែលយើង ធ្លាប់ជួបប្រទេសហើយ អ្នកដឹកនាំមិនមាន ព្រំវិហារក្នុងខ្លួនត្រូវទម្លាក់ក្បាលព្រំនឹងចោះអស់មេត្តាករណាមុទិតាបេខានឹងចោះអស់ ត្រូវតែវិនិច្ឆ័យត្រូវតែស្លាប់នឹងម្ដាយពុកចឹងដែរបើថា មានព្រំវិហារក្នុងចិត្តមានកូនមកទុកថែរក្សាបើថាគ្មានព្រំវិហារនឹងទេតម្លាក់ចោលឡើងនឹងនេះគឺវិនិច្ឆ័យវិនិច្ឆ័យដើម្បីជីវិតកូននឹងក៏មិនសល់ដែរនឹងចឹងខ្លីខ្លីខ្លីអស់ពីហើយ ដែលភ្ជាប់ជាមួយនឹងចូលឆ្នាំហ្នឹងសំណួរទី4នោមសុភាវតីសំណួររបស់គេថាពេលចូលឆ្នាំញាតិញោមដាក់បាយសីរៀបបាយសីហើយដាក់ពុទ្ធរូបទៀតទទួលទេវតាឲ្យព្រះអង្គនៅចាំទទួលទេវតាតែបើគិតឲ្យត្រូវបន្តិចក៏បានដែរគិតមកវិញថាឲ្យទេវតា ចុះមកថ្វាយអង្គមព្រះរៀបឲ្យស្អាតមិនមែនឲ្យព្រះអង្គទៅទទួលទេវតាទេឲ្យទេវតាមកថ្វាយអង្គមព្រះអង្គ អាហ្នឹងក៏ម្យ៉ាងសាច់ដែលយើងគិតទេកម្មវិធីហ្នឹងមិនជាតោះខុសអីទេប៉ុន្តែតោះខុសគឺការយល់ខុសបើសិនជាយើងរៀបចំឲ្យដាក់ពុទ្ធរូបឲ្យឲ្យពុទ្ធរូបឲ្យព្រះអង្គនៅរងចាំ ទេវតាវាមិនត្រូវវាមិនត្រូវហ្នឹងហើយត្រូវតែទេវតាហ្នឹងមកថ្វាយបង្គំព្រះអង្គចេះទៅវិញ នឹកឃើញរឿងហ្នឹងបានអ្នកទេសនាកុហកខ្លះហ្នឹងចង់ឲ្យលោកទៅទទួលដែលអាត្មាធ្លាប់ជួបប្រទេសភ្លេចខ្លួនណាភ្លេចខ្លួនយើងអ្នកទេសនាទេសនាប៉ុន្តែអឺដល់យូរទៅវាធំពេកទៅគេលើកធัวមែនប៉ុន្តែខ្លួនវាប៉ោងទៅទៅតាមវត្តតាមអីដល់លោកអត់ចេញមកទទួលងោព្រោះឯងធំអ្នកយកធัวទៅហើយនោះ តែឃើញអញ្ចឹងមិនប្រយ័ត្នទេវតាងัวមួយព្រះដែរណាដែលញាតិញោមរៀបឲ្យព្រះចាំទទួលដល់ពេលកន្លែងខ្លះរៀបឲ្យអត់ដាក់ពុទ្ធចាំទទួលវាលោកងោដូចអ្នក ទេសនាកុហកខ្លះទៅយ៉ាប់មកប៉ុន្តែញាតិញោមពុទ្ធបរិស័ទទាំងឡាយការរៀបចំហ្នឹងយើងគិតមើលត្រឹមតែបាយសីហ្នឹងក៏វាយ៉ាប់ទៅហើយក្នុងពុទ្ធសាសនា វាអត់មានទេហើយក៏វាមិនមែនជាប្រពៃណីខ្មែរដែរវាពាក់ព័ន្ធជាមួយព្រហ្មញ្ញសាសនាទៅវិញទៅតើរឿងបាយសីហ្នឹងបើត្រឹមថាជាទំនៀមពុព្វបរោះយើងអីផ្សេងផ្សេងអីដែរនេះគឺបើគិតទៅផ្ទុយគ្នាដាច់ស្រឡះហ្មងអត្តន័យនឹងផ្សេងគ្នាដាច់ស្រឡះហ្មងគាត់គាត់ថាកម្រិតញាតិញោមបានប៉ុណ្ណឹងអាត្មាក៏មិនជាបន្ទោសអីដែរមិនជាបន្ទោសទេ យល់ប៉ុណ្ណាធ្វើប៉ុណ្ណឹងធ្លាប់ធ្វើតែអញ្ចឹងហើយដូចជាញោមថ្មអីពីមុនគាត់អ្នកកាច់បាយសីគាត់ថាបានចេះយើងចាស់ចាស់ទៅសើចេះណាស់ណោះចេះធ្វើបន់ធ្វើទៀននៃអូគាត់សบายចិត្តធ្វើបន់ដំហ្នឹងទៅកាច់បាយសីបាយសីកាច់ពីស្លឹកចេករុំជាមួយឈើអស់កាលហ្នឹងគាត់ទៅស្អាតស្អាតហើយយើងប្រុសគាត់ឆ្លាតរឿងហ្នឹងហើយគាត់យល់ថាហ្នឹងហើយបន់គាត់ធ្វើចឹងហើយបន់ គាត់មកស្ដាប់ធัวយូរយូរយូរយូរទៅអានឹងថាងាប់ឯងធ្វើអស់ចិត្តមួយជីវិតស្មានទៅវាត្រឹមត្រូវនឹងតែអញ្ចឹងសោះគាត់ជប់ធ្វើទៅ វាទល់តែដឹងមកណាដឹងលះបងចោលមកមិនវាល្អបើថាបខំឲ្យលះនឹងខឹងអាត្មាទៀតតែឡើងនឹងឯង អើយតែពាក់ព័ន្ធនឹងរបស់ខាងក្រៅច្រើនមនុស្សគ្មានទីពឹងខ្លួនឯងកើតទេគ្មានយល់មិនបាច់យល់ច្រើនណាកាន់អត្តាហើយអត្តនោនេថោប៉ុណ្ណឹងមិនយល់ពឹងបាយសីបាយអីហ្នឹងសួរតែយល់ធោអត្តាហើយអត្តនោនេថោទេមិនយល់ទេហ្នឹងចឹងខ្លួនទីពឹងខ្លួននៅតាណាពឹងតែបាយសីរហូតចេះដែលធ្វើតាមព្រះបានម្ដងអត់ផងទៅវាធ្លាប់វាថ្នឹកទៅប៉ុនអត់បាយសីដូចមិនមែនប៉ុនចឹងណាយល់អញ្ចឹងណា ហើយទូថាមិនបើគាត់យល់បានតែប៉ុណ្ណឹងគាត់ចេះបានតែប៉ុណ្ណឹងសំខាន់ទៅគាត់យល់ថានឹងវាស្អីហើយចឹងបានញាតិញោមចូលសួរអាត្មាហើយចូលគុណមានរៀបចំទទួលទេវតាដែរបាទទេវតានឹងស្អីទេវតានឹងស្អី សូមទេវតាត្រូវរៀបកន្លែងឲ្យអាត្មាអង្គុយទេសនាឲ្យស្ដាប់វិញត្រូវឲ្យអាត្មាទៅរៀបឲ្យទេវតាមិនហ្នឹងយ៉ាប់ហ្មងដល់ពេលព្រះអង្គទៅឋានតាវតឹងអញ្ចឹងដែលព្រះអង្គឯណាទៅរៀបឲ្យទេវតាមានទេវតាចុះចេញពីកន្លែងឲ្យព្រះអង្គគង់វិញដូចថ្មកម្ពលៈបណ្ឌុកម្ពលៈរបស់ព្រះអិនអញ្ចឹងធ្លាប់ទៅព្រះអិនហ្នឹងអង្គុយ ណែនាំទេវតាខ្ពស់ជាងទេវតាសពគ្នាដល់ព្រះអង្គទៅចោះចេញពីហ្នឹងមុនព្រះអង្គឡើងវាត្រូវចេះវិញណាខ្ញុំមិនត្រូវទៅទទួលទេវតាណាត្រូវអាត្មាទៅអង្គុយលើអាសនៈទេវតាខ្ពស់ជាងទេវតាទៀតនឹងមើលទេវតាមកមែនទេទេវតាអាចអង្គុយស្មើអាត្មាបានទេនិយាយមែនទេមិននិយាយលេងទេវតាមកត្រូវអង្គុយក្រោមអាត្មាត្រូវស្ដាប់អាត្មាទេនឹងមើលទេវតាមក អត់មានអាត្មាត្រូវទទួលទេវតាទេអត់ទេទេវតាច្បុកច្បល់ស្រីច្រើនស្ងអីហ្នឹងមានសិលណាជាប់លាប់មួយមួយប្រពន្ធថោព្រួយក៏ខិចស្ងអីយ៉ាប់មកពីប្រអិននេះប្រពន្ធក្នុងបន្ទុក4ហើយនៅក្រៅអាស័យអាសាសមិនដឹងប្រមាណ10ទៀត Mm-hmm. ខ្ញុំអង្គចង់អង្គុយស្មើអាត្មាមិនបានបើអិនឯនេះមិនអាចអង្គុយស្មើអាត្មាបានទេបាទមែនទេនិយាយមែនទេណាបើអិនមកមែនទេអាត្មាគ្មាន ទៅសុភះបើអិនទេបើអិនត្រូវមកគ្រប់អាត្មាមិនត្រូវនឹងស្ដេចទេវតាផងមែនអាត្មាត្រូវទៅសុភះទេវតាទេទៅថាញាតញោមអីអានឹងថាសុភះឯងសុភះដែរបើអ្នកសិល8បោសុតហ្នឹងមិនត្រូវសុភះទៀតណា ទេវតាគ្មានផ្សិល8ណាអត់ផងមានបោសុទ្ធណាអ្នកធ្វើផ្សិល5ឬក៏មិនតាមានផ្សិលសុភះក៏សុភះទៅប៉ុន្តែអ្នកបោសុទ្ធអ្នកផ្សិល10អីវាមិនត្រូវទៅសុភះប្រអិនវាមិនត្រូវគុណធម៌ប្រអិនវាតិចជាងអាឡ័យលហិមលហាមួយស្រីទៅដើមគ្នាពេញឋានប្រអិនហ្នឹងមើលមានទៅលះបងស្រីអត់ផងមានគុណធម៌ឲ្យគួរគ្រប់ផង Mm-hmm. ប៉ុន្តែការរៀបចំផ្លែឈើផ្លែព្រៃអីប្រចាំផ្ទះសម្បែងគ្រប់តាមប្រពៃណីអីអាហ្នឹងធ្វើទៅអាមិនជាថាអីទេជាប្រពៃណីខ្មែរគាត់ថាអឺយើងធ្វើតាម ទំនៀមឲ្យវាដឹងថាតាម ទំនៀមអញ្ចឹងទៅបើថាទេវតាកូនរបស់កបិលមហាព្រំនឹងមកមែនមកទទួលរបស់យើងមែននោះអាហ្នឹងយល់អញ្ចឹងវាមិនត្រូវ យើងគិតមើលទេវតាហ្នឹងវាមួយណាហើយ7នាក់ហ្នឹងមកម្ដងទៅមួយបើមកមែនទេណាឧទាហរណ៍ទេបើមកមែនទេម្នាក់ហ្នឹងហើយបើដាក់គ្រប់ទៅផ្ទះហ្នឹងទេវតាទូស៊ីវីណាមុនឥឡូវហ្នឹងនៅអាមេរិកក៏ដាក់នៅបារាំងក៏ដាក់នៅកាណាដាក៏ដាក់នៅអូស្ត្រាលីក៏ដាក់នៅខ្មែរក៏ដាក់យីវិទេដានងាប់ហើយលហាមហត់ងាប់ហ្មងងាប់លៀនផ្ទះហ្នឹង ខណៈដើរហិតនេះបន្តិចហិតនោះបន្តិចនោះស្រួលក្តៅក្រហាយដាក់ឲ្យច្រើនពេកជេរបន្តិចអ្នកដាក់ច្រើនពេកហ្នឹងទៀតអឺនោះបននោះជួយផងនោះក៏បននោះជួយផងនោះក៏បននោះជួយផងជួយអីម៉េចនេះគាត់និយាយគិតទេនិយាយគិតទេគិតថាធ្វើតាមប្រពៃណីមិនក៏ធ្វើទៅជាតិសាសនាក៏គេមានប្រពៃណីចឹងដែរគាត់ថា អឺបើទេវតានឹងមិនមកក៏យើងផ្សាយមេត្តាចំពោះពពួកទេវតានៅចិត្តជាផ្ទះយើងនឹងជារុក្ខទេវតាជាអរខទេវតាជាគេហទេវតាអីចឹងទៅអញ្ចឹងទៅវិញទៅបើថាសង្ឃឹមថាទេវតាកូនកបាលនឹងងាប់ហើយលះមលាមងាប់ហើយមនុស្សរាប់លានអ្នកនឹងមិនដឹងទៅលិតថត់អាណាមុននិយាយទៅគួរអស់សំណើច ហើយបើសិនតែអាត្មាជាទេវតាត្រូវទទួលភរៈនឹងវិញត្រូវទៅដើរតាមផ្ទះអគោផ្ទះនឹងងាប់ផ្ទះខ្លះស្អុយអាចជ្រូកយកងាប់ទៅមិនណារៀបស្អាតទៅគ្រាន់បើខ្លះអាចជួសួយងោងដាក់ទេវតាដែរអឺចឹងញោមសួរបន្តិចទេបើអាត្មាចិត្តតែនិយាយបែកទៅអឺ រៀបបាយសីខណៈឈ្មោះថាបាយសីហ្នឹងវាខុសមួយបាត់ទៅហើយយកព្រះអង្គឲ្យទៅទូទេវតាហ្នឹងខុសពីរបាត់ទៅហើយហ្នឹងមកអញ្ចឹងណាមិនប៉ុន្តែបាយសីហ្នឹងបើយើងដូចថាមិនដឹងថាវាមកប្រភពខាងណាទេយើងរៀបហ្នឹងរៀបដើម្បីបូជាព្រះអង្គដោយចិត្តជ្រះថ្លានោះទៅបានបុណ្យហ្នឹងផានបុណ្យនោះខ្វះបញ្ញាតែប៉ុណ្្នឹងឯងវាមិនទៅជាបាបអីទេឲ្យតែចិត្តនឹងជ្រះថ្លាទោះបីបាយសីនឹងវាមានប្រវត្តិពីសាសនាផ្សេងក៏ដោយប៉ុន្តែ ចិត្តយើងវាមានអាក្រក់អីយើងមានចង់ប្រឆាំងអីប៉ុន្តែឃើញថាដាក់ទៅវាស្អាតគួរតែបូជាព្រះអង្គអាហ្នឹងបន់ដែរអត់ខុសតអីទេពីព្រោះចិត្តវាល្អចង់បូជាអញ្ចឹងទៅក៏អាចជាបុណ្យកុសលបានដែរអឺហើយដូចតារៀបព្រះអង្គឲ្យស្អាតអីចឹងទៅយើងទុកជាអាសនៈថ្វាយបង្គំសម្រាប់យើងផងអាហ្នឹងក៏វាល្អព្រោះមានព្រះអង្គនៅនឹងវាយើងដាក់តែតទេយើង ដាក់ថាជាអាសនៈទេវតាថ្វាយអង្គមទេវតាវាមិនត្រូវយើងដាក់ព្រះអង្គនៅតំណឹងទៅដើម្បីយើងថ្វាយអង្គមមកទិសព្រះអង្គទៅនឹងក៏ម្យ៉ាងថាដាក់ទទួលទេវតាថាឲ្យទេវតាមកថ្វាយអង្គមព្រះអង្គវិញអាហ្នឹងក៏เป็นម្យ៉ាងដែរប៉ុន្តែថាឲ្យព្រះអង្គចាំទទួលទេវតាអូយ៉ាប់ហ่ะដូចអ្នកទេសនាកុហកនឹងឲ្យលោកទៅទទួលអញ្ចឹងណាថាឃើញមែនជានិយាយហ្នឹងគេនិយាយទៅគឺខឹងទៅប៉ុន្តែ complete ខ្លួនឡើយ complete ខ្លួនឡើយ